បាទសួស្តីឥឡូវយើងវិលមកជួបគ្នាសារជាថ្មីបន្តទៀតថ្ងៃនេះខ្ញុំនឹងលើកយកនៅ operator ថ្មីមួយទៀតមកធ្វើការបង្ហាញជូនអ្នកទាំងអស់គ្នាចឹងយើងបានដឹងរួចហើយនៅក្នុង C គឺវាមាននៅ operator ចំនួន5ដែលយើងបានសិក្សារួច3មកហើយ ទី1គឺ arithmetic operator ទីពីរគឺ increase decrease operator ទី3 assignment operator ឥឡូវយើងចូលមកសិក្សាអំពី relational operator អញ្ចឹង relational operator មានន័យថាជាការភ្ជាប់អញ្ញត្តិរបស់យើងទៅកាន់អញ្ញត្តិ ណាមួយផ្សេងទៀតមានន័យថាយើងអាចធ្វើការប្រៀបធៀបរវាងអញ្ញត្តិមួយ ទៅនឹងអញ្ញត្តិមួយផ្សេងទៀតលក្ខណៈបែបនេះយើងឲ្យឈ្មោះវាថា relational operator នៅក្នុង relational operator យើងក៏មាននៅប្រភេទរបស់វាចំនួន6ទី1គឺ equal to equal to ទី2គឺ greater than បានន័យថាធំជាងទី3គឺ less than តូចជាងទី4មិនស្មើ not equal to ទី5ធំជាងឬស្មើ greater than or equal to ទី6 less than or equal to បានន័យថាតូចជាងឬស្មើ បាទអញ្ចឹងយើងមកមើលនៅឧទាហរណ៍នៅក្នុង relational operator ឧទាហរណ៍ថាយើងមានអថេចំនួន3គឺអថេ A ស្មើនឹង5អថេ B ស្មើនឹង5អថេ C ស្មើនឹង10នៅពេលដែលយើងចាប់ផ្ដើម print តម្លៃនៃអថេទាំងពីរនេះចេញមកគឺអថេ B ហើយនិងអថេ A ហើយយើង compare គ្នារវាងតម្លៃ A ហើយនឹង B អញ្ចឹងសួរថាតើបើយើង compare A ស្មើស្មើ2ដងនឹង B នេះតើលទ្ធផលរបស់វាចេញបែបម៉េចអញ្ចឹងវានឹងចាប់យកតម្លៃ A មកដាក់ត្រង់ភាគរយ D នេះហើយវានឹងចាប់យកតម្លៃ B មកដាក់នៅត្រង់ភាគរយ D នេះដូចគ្នា រួចហើយវា load message is អីហើយបានវាចាប់យកភាគរយនៃតម្លៃកន្សោម A ស្មើស្មើ B នេះមកដាក់ត្រង់ភាគរយ D នេះបន្តដូច្នេះលទ្ធផលដែលបង្ហាញចេញមកគឺមានចំនួន integer ណាលទ្ធផលដែលបង្ហាញចេញមកមាន ចំនួន integer ចឹងខ្ញុំសូមបញ្ជាក់ថាប្រសិនបើ A ស្មើនឹង b នោះតម្លៃរបស់វាប្រកាសជា1ណាតម្លៃរបស់វាប្រកាសជា1ក៏ប៉ុន្តែប្រសិនបើ a មិនស្មើនឹង b ទេតម្លៃរបស់វាប្រកាសជាជា0ណាអញ្ចឹងបានន័យថាពិត គឺវាចេញលេខ1បើមិនពិតវានឹងចេញលេខ0ឥឡូវយើងនឹងធ្វើការបញ្ជាក់នៅក្នុង ការអនុវត្តជាក់ស្ដែងនៅលើ deal ឥឡូវខ្ញុំនាំអ្នកទាំងអស់គ្នាទៅ អនុវត្តជាក់ស្ដែងតែម្ដងនៅលើកម្មវិធី deal ឥឡូវយើងចូលមកដល់កម្មវិធី deal ទាំងអស់គ្នាឥឡូវខ្ញុំចាប់ផ្ដើមចុចនៅលើ new ហើយខ្ញុំយកពាក្យ soft file បាទយើងចាប់ដើមសរសេរនៅកូដរបស់យើងទាំងអស់គ្នា include std io.h int main int main return 0បាទ return 0អញ្ចឹងយើងអឺប្រកាសអថេចំនួន3ហើយយើងអាចប្រកាសវាជាជួរតែម្ដងគឺ a ស្មើនឹង5បៀសមួយមក b ស្មើនឹង5ដូចគ្នា រីឯ c ឲ្យវាស្មើនឹង10បាទយើងអត់មានអីលំបាកទេគឺយើងគ្រាន់តែធ្វើការ compare រវាងអត្ថិទាំង3នេះចូលគ្នាអញ្ចឹងខ្ញុំ print print s យើងដាក់អឺភាគរយ d ស្មើនឹងភាគរយ d ហើយយើងដាក់ is is ភាគរយ d 20%D ចឹងគោលបំណងរបស់យើងគឺយើងឲ្យតម្លៃ A រត់ចូលតាំងភាគរយទី1តម្លៃ B រត់ចូលត្រង់ភាគរយទី2បន្ទាប់មក C រត់ចូលទៅក្នុងអសំទោស compare រត់ចូលទៅក្នុងភាគរយ D មួយទៀតចឹងយើងអាចដាក់មកទី1គឺយើងប្រៀបធៀប A ហើយនឹង B សិនបន្ទាប់មកយើងសរសេរ A ស្មើបាទនេះគឺជា operator relational operator relational គឺវាដាក់សញ្ញាស្មើពីរដងបែបហ្នឹងអញ្ចឹង B បាទអញ្ចឹងយើងប្រៀបធៀបមួយទៀតគឺយើងប្រៀបធៀបរវាងអឺតម្លៃរបស់ A ហើយនឹងតម្លៃរបស់ C វិញអញ្ចឹងដាក់ភាគរយ D is ភាគរយភាគរយ D អញ្ចឹងក្បៀសវាមួយមក គឺ A C ក្បៀសមួយទៀតគឺ A ស្មើនឹង C បាទយើងចង់ដឹងថាតើបើក្នុងករណីដែល A មិនស្មើនឹង C ទេតើលទ្ធផលរបស់វាបង្ហាញដូចម្ដេចឥឡូវចូលទៅដល់មួយទៀតគឺសញ្ញាតូចជាងណាសញ្ញាតូចជាង ចឹង print s អឺភាគរយ d តូចជាងភាគរយ d is ភាគរយ d បាទ a b a តូចជាង b អូខេ print មួយទៀតគឺ print s ភាគរយ d ធំសំទោសតូចជាងភាគរយ d is ភាគរយ d ក្បៀសមួយមកគឺយើងយក a យក c បន្ទាប់មកគឺ a តូចជាង c a តូចជាង c មួយទៀតគឺធំជាង print s ភាគរយ d ភាគរយ d បាទភាគរយ d ធំជាងភាគរយ D is ភាគរយ D បាទយើងដាក់ A ក្បៀសវាមួយមក B ក្បៀសវាមួយមក A ធំជាង B បាទ print បន្តទៀតគឺ print S យើងដាក់ភាគរយភាគរយ D ធំជាងធំជាងភាគរយ D is ភាគរយ D បន្ទាប់មកគឺ A A តមក C តមកគឺ A ធំជាង C បាទអញ្ចឹងយើងនៅសល់3 operator ទៀតឥឡូវយើងបានចំនួន3 operator ហើយឥឡូវយើងថែម3 operator ទៀតគឺ print s ភាគរយ d មិនស្មើបាទសញ្ញាមិនស្មើនឹងភាគរយ d មិនស្មើនឹងភាគរយ d បន្ទាប់មកគឺ h h គឺ h ភាគរយ d ភាគរយ d គឺ a តមក b តមកគឺ a មិនស្មើបាទសរសេរ a មិនស្មើនឹង b អូខេ print s ភាគរយ d បាទ print s ភាគរយ d មិនស្មើមិនស្មើភាគរយ d is ភាគរយ d ក្បៀសមួយមកគឺ a ក្បៀសមួយមកគឺ c ក្បៀសវាមួយទៀតគឺ a មិនស្មើនឹង c បាទឥឡូវយើងចាប់ផ្ដើមចូលទៅដល់តូចជាងឬស្មើណាជាង print s ដូចគ្នាគឺភាគរយ D ធំជាងបាទធំជាងឬស្មើនឹងភាគរយ D is ភាគរយ D តបមកគឺ A តបមកគឺ C B តបមកគឺ A មិនណាមិនតូចជាងឬស្មើនឹងមិនតូចជាងឬស្មើនឹង B a មិនតូចជាង ឬស្មើនឹង b តបមកទៀត print s ភាគរយ d មិនដែលថាតូចជាងឬស្មើនឹងភាគរយ d is ភាគរយ d ក្បៀសមួយមកគឺ a ក្បៀសមក c a មិនអសំទោស a តូចជាងឬស្មើនឹង b B បាទជាង print តម្លៃចុងក្រោយគឺ print ភាគរយ D ធំជាង ឬស្មើនឹងភាគរយ D is ភាគរយ D ក្បៀសមួយមក A B A មិនធំជាង A មិនធំជាង ឬស្មើនឹង B print S ភាគរយ d ធំជាង ឬស្មើនឹងភាគរយ d is ភាគរយ d a គេ a c a ធំជាង ឬស្មើនឹង c បាទអញ្ចឹងអស់ហើយ គឺយើងបាននៅ operator ចំនួន6ហើយយើង compare ឆ្លាស់គ្នារវាងអាញ៉ាត់ទាំង3ហ្នឹងបាទឥឡូវខ្ញុំថែម slash n ដើម្បីឲ្យវាចុះបន្ទាត់ នៅ ពេលដែលវាបោះ message មកអូខេអូខេ slash n slash n slash n slash n គេ slash n slash n អូខេចឹងយើងចាប់ដើមសៀវវាមកតោះមកយើងដាក់ឈ្មោះរបស់វាគឺ relay relational upper upper បាទហើយយើងយក scissor យក scissor ហើយយើងសៀវវាទៅឥឡូវយើងដំណើរការ run នៅ program របស់យើងបាទសំទោសនេះជាប់សញ្ញាក្បៀសបាទក្បៀសចឹងយើង run វាសាថ្មីបាទនេះចឹង អឺខ្ញុំចំនួនដោយលេខតែម្ដង5គឺជាតម្លៃរបស់ A A ស្មើ5 B ស្មើ5គឺវាត្រូវ បានន័យថាប៉ិនគ្នាត្រូវអឺចំណែកឯ A ស្មើ5 C ស្មើ10มันប៉ិនគ្នាទេ គឺវាចំនួនដោយលេខលេខ0បាទ5มันធំជាង5ទេ គឺ0 5តូចជាង10ត្រឹមត្រូវគឺ1 5ធំជាង5មិនត្រឹមត្រូវទេ5ធំជាង10ក៏អត់ត្រឹមត្រូវដែរ5មិនតូចជាង5 5មិនមិនស្មើ5បាទគឺខុសបាទ5ស្មើ5 5មិនស្មើ5គឺខុស5មិនស្មើនឹង10ត្រូវ5តូចជាងឬស្មើត្រូវ5បាទកន្លែងនេះគឺ5មិនតូចជាង10បាទតូចជាងឬស្មើត្រូវបាទបានន័យថាវាតូចជាង ទោះបីវាអត់ស្មើតែ លក្ខខណ្ឌឬបានន័យថាពិតមួយមិនពិតមួយគឺត្រូវអញ្ចឹងចំណុចកន្លែងនេះ5ធំជាងឬស្មើនឹង5ត្រូវបានន័យ5ស្មើ5រីឯនេះ5ធំជាងឬស្មើនឹង10 5មិនធំជាងទេហើយក៏មិនស្មើនឹង10ដែរអញ្ចឹងគឺខុសអញ្ចឹងលទ្ធផលនៃការបង្ហាញរបស់ខ្ញុំនៅលើ program នេះមានតែប៉ុណ្ណេះបាទយើងអាចនឹង បន្តសិក្សានៅមេរៀនក្រោយទៀតសូមអរគុណ